អាហ្នឹងធម្មតាវាមានអាចបកនឹងវាទប់ទៅអាណាស័តនឹងវាលួសបានតែអត់មានអាចបកនឹងទប់តែថ្ងៃ ចាំងមកក្តៅដល់វាគឺវាងាប់ហើយបាទអរុនសួស្តីបងប្អូន ពីខ្ញុំខ្មែរ Simple Life ព្រឹកនេះបងប្អូនខ្ញុំចង់ប្រាប់បងប្អូនពីថាតើហេតុអីបានជាក្រូចឆ្មាផិនយើងវាចេះតែប៉ោងមែកបាទបងប្អូនចឹងចឹងនេះប៉ោងចឹងចឹងបងប្អូនដឹងទេ ដូចជានេះអីបាទនឹងអស់នឹងនេះវាប៉ោងមែកប៉ោងប៉ោងបាទអាកូចឆ្មាហ្នឹង អាចាស់ក៏វាមាន អាប៉ោងអញ្ចឹងដើមថ្មីក៏វាមានប៉ោងអញ្ចឹងបាទគឺវាប៉ោងដោយសារតែមានបាទស្រាំងតិចដាក់តិចដាក់វាបាទបាទធ្វើឲ្យវាប៉ោងការពិតខ្មែរយើងគេថាស្រាំងវាពងដាក់ហើយបាទប៉ោងអញ្ចឹងប៉ោងស្ទុលស្ទុលអញ្ចឹងដល់វាតិចទៅវាមានកូននៅក្នុងហ្នឹង ហើយអាកូននឹងអត់មានប៉ះពាល់អីដល់គូឆ្មាយើងទេបាទយើងចង់ទុកអញ្ចឹងក៏បានយើងចង់កាត់វាចោលក៏បានបើយើងមិនកាប់ចោលទេក៏អាមែកអស់ហ្នឹងវានៅតែមានផ្លែអញ្ចឹងដែរបងប្អូនក៏ប៉ុន្តែវាប៉ោងអញ្ចឹងហើយបើបងប្អូនមិនចង់ទុកវាទេក៏កាប់ចោលទៅ អ្នកខ្លះគេអត់កាប់ចោលទេគេទុកអញ្ចឹង តែបងប្អូនខ្ញុំនឹងប្រាប់ពីរបៀបសម្លាប់ដោយសារមិនបាច់កាប់ចោលបាទ អានេះស្រួលទេអត់មានស្អីពិបាកសម្រាប់វាទេបើសិនជាបងប្អូនមានប្រដាប់សក់សបកបាទបាទបន្តិចទៀតខ្ញុំប្រាប់បងប្អូនបាទអូខេតិចទៀតជួបគ្នាខ្ញុំនឹងកាត់មួយមែកយកទៅប្រាប់បងប្អូនយកអាប្រដាប់សក់សបកយើងដូចជាអានេះអីហ្នឹងឲ្យទៅបងប្អូនមានប្រដាប់សក់សបកអាម៉ាកណាក៏បានដែរបាទយកវាទៅសក់សបកចេញទៅដោយមិនកាត់មែកចេញទេ បាទក៏អានឹងវាងាប់ដែរបាទសក់សបក ជុំវិញអីនៅអាកន្លែងប៉ោងប៉ោងហ្នឹងទៅវានឹងកៅនឹងវាងាប់ហើយបាទហ្នឹងយើងយកអាហ្នឹងសក់វាអញ្ចឹងសក់អញ្ចឹងមកសក់ជុំវិញអានេះខ្ញុំកាត់ចេញឲ្យសក់ឲ្យបងប្អូនមើលបាទនេះសក់ចេញទៅវានេះបងប្អូនឃើញនេះសក់វាអញ្ចឹងមកអាប្រដាប់សក់យើងហ្នឹងណានេះឃើញវាឃើញវាស្នាមស្នាមអញ្ចឹងហ្នឹងអាហ្នឹងវា អាតកោនឹងវាអាអាសត្វស្រាំងនឹងវាពងដាក់នៅក្នុងនឹងអីហ្នឹងនឹងរត់វាចោះចូលបាទហ្នឹងហ្នឹងណាឃើញទេដល់ហ្នឹងហើយសក់សក់អញ្ចឹងមកអាហ្នឹងធម្មតាវាមាន អាចបកនឹងវាទប់ទៅអាណាសត្វនឹងលួសបានតែអត់មានអាចបកនឹងទប់តែថ្ងៃចាំងមកថ្ងៃចាំងមកក្តៅដល់វា គឺវាងាប់ហើយហ្នឹងហើយសក់ខាងណាដែលមានថ្ងៃបាទសក់ច្បកវាអញ្ចឹងមក នឹងអញ្ចឹងទៅវាងាប់ហើយបាទអត់មានអីច្រើនទេបើអត់ចង់កាត់វាងាប់ខ្លួនវាហ្មងអាសត្វហ្នឹងវាងាប់ខ្លួនវាហ្នឹងអូខេខ្ញុំសង្ឃឹមថាបងប្អូននឹងមានមេរៀនថ្មីមួយទៀតថ្ងៃនេះបាទមើលបងប្អូនមួយស្នាមអាចស្នាមតកោអាស្រាំងវាវាតិចវាពងដាក់វាមិនត្រឹមតែតិចទេវាបញ្ចូលកូនវានៅក្នុងនឹងដើម្បីឲ្យវាវារស់នេះហើយអាហ្នឹងវាភាកច្រើនគេនៅលើដើមក្រូចឆ្មាទេបាទក្រូចសៃមិនសូវមានប្រហែល